កូនទៅកើតគួរដាក់ឲ្យគេងបែបណាទៅល្អក្បាលមិនសំប៉ែតនៅពេលទីរੂកើតមកអ្វីដែលប៉ាម៉ាក់សង្កេតមើល គឺអវយជីវៈគ្រប់គ្រាន់ដែរឬទេ នៅពេលដឹងថាអ្វីៗប្រកដីហើយនោះរឿងបន្ទាប់គឺរបៀបគេងរបស់កូនដែលត្រឹមត្រូវដើម្បីឲ្យទឹកភ្លោះនិងទឹកព្រៃនោះចេញឲ្យអស់ពេលកូនកើតចេញមកគ្រូពេទ្យតែងតែតម្រូវឲ្យកូនគេងផ្អៀងហើយទម្លាប់ដាក់កូនគេងនោះត្រូវយកចិត្តទុកដាក់ខ្លាំងព្រោះជួយឲ្យក្បាលកូនស្អាត។ វិជ្ជបណ្ឌិតហាងរតនាបានដឹងថាទម្លាប់គេងតាំងពីកើតមកភ្លាមពិតជាល្អនឹងជួយឲ្យក្បាលកូនមានសភាពមូលស្អាតថែមទៀតផងលោកបានបន្ថែមទៀតថាប៉ាម៉ាក់ជាច្រើនព្រោះតែមិនទម្លាប់តាំងពីដំបូងទើបបណ្ដោយឲ្យកូនគេងផ្ងារហូតសំប៉ែតក្បាលខាងក្រោយធ្វើឲ្យបាត់បង់សុខភាព មួយកម្រិតទៀតជាពិសេសកូនស្រីមើលទៅមិនស្រស់ស្អាតលោកវិជ្ជបណ្ឌិតឯកទេសជំងឺទូទៅ បានឲ្យដឹងទៀតថា ជំហានដំបូង ការជ្រើសខ្នើយសម្រាប់កូនដេកជាមុនសិន យើងត្រូវយកខ្នើយស្ដើងទុនព្រោះឆ្អឹងនលាក្បាលទារកនៅខ្ចីណាស់ពេលប្រើខ្នើយរឹងអាចធ្វើឲ្យក្បាលរបស់គេមានសភាពសំប៉ែតឬផតមិនស្មើគ្នាឡើយ ចំណែកវិធីបន្ទាប់ទៀតនោះមានដូចជា1ដាក់ឲ្យកូនគេងផ្អៀងឆ្លាស់គ្នាទៅមកម្ដងឆ្វេងម្ដងស្ដាំហើយបើកូនត្រឡប់មកវិញត្រូវរកអ្វីកោលពីខ្នង និងដាក់ខ្នើយអោបពីមុខឲ្យកូនអោប 2. ជៀសវាងឲ្យកូនគេងផ្អៀងខាងដដែលព្រោះវាអាចវាយឬមិនស្មើ3កន្លែងកូនដេកមិនគួរមានពន្លឺឬសំឡេងរំខានព្រោះកូននឹងងាកទៅរកតែខាងនោះ4បើកូនមិនព្រមគេងផ្អៀងត្រូវយកខ្នើយដែលមានប្រហោងកណ្ដាលមកដាក់ឲ្យកូនគេង5កុំមិនដោយឲ្យកូនគេងក្នុងរទេះរុញឬអង្រឹងប៉ាំងប៉ាវយូរពេកព្រោះរបស់ទាំងអស់នោះគ្មានកន្លែងធំទូលាយ ប្រែខ្លួនពីឆ្វេងស្ដាំនោះទេ6ការបីកូនត្រូវឆ្លាស់ម្ដង ឆ្វេងម្ដងស្ដាំកុំឲ្យដៃដែលត្រចំក្បាលកូនកន្លែងដដាលដដាល7ពេលបីកូនត្រូវមានកំណាត់ទ្របកុំឲ្យក្បាលកូនទទួលសម្ពាធពីដៃផ្ទាល់ផ្ទាល់តែម្ដង ក្នុងនោះលោកក៏បាន ផ្ដល់ដំបូន្មានថា បញ្ហាក្បាលសម្ប៉ែតរបស់កូន អាចការពារបាន